ណាញ់ផ្ទះឆាទឹកដែរកំភ្លើងឆ្នេរបាញ់ឆ្កែចំអានេះនេះវាជាគុតអីសម្បូរតែឆ្កែរហូតណាបាច់

うぞ。 Mr. Rat on the list.